record សង្ឃឹមថាយើងចាប់ដើម present ត្រល់អ្វីដែលយើងបានស្រាវជ្រាវដំបូងទោះខុសទោះត្រូវมันជាបញ្ហាទេណាព្រោះជាការស្រាវជ្រាវដំបូងមុនពេលដែលយើងរៀនហើយបន្ទាប់ពី យើងរៀនចប់ ខុសយើងនឹងអាចវាតម្លៃថាតើការស្រាវជ្រាវដំបូងរបស់យើងនឹងធៀបជាមួយនឹងការដែលយើងរៀនហើយវាមានកម្រិតបែបណាអូខេអញ្ចឹងចាប់ដើមអ្នកណាមុនគេបាទ កញ្ចរាចាប់ផ្ដើមនិយាយស្ងាត់អីលោកគាត់អត់បានចូលជួបទូកញ្ចរានេះមានកញ្ចរាមើលសមាសភាពយើងនៅក្នុងនោះមានគ្រប់នៅ ដែលមកអនឡាញគ្រប់គ្នានៅអូបាត់កញ្ជរាឆែកមើលឈ្មោះទាំង5នាក់ហ្នឹងមើលបាត់កញ្ជកុំឲ្យខាត់ពេលពេលយើងមានតែគេឆាតទៅចាស់កញ្ជរាកញ្ជរាចូលក្រុមទី1ផងខ្ញុំខ្ញុំ ខ្ញុំតាក់តងទៅគាត់ហើយចាំបន្តិចមិនចាំឲ្យដឹងយើងត្រូវចូលហើយក្រុមទីក្រុមទី2មុនគេហើយចុះក្រុមទី1ខ្ញុំគឺក្រុមទី1យើងក្រុមទី1ហើយនេះក្រុមទី2ដែលបង្ហាញនេះអត់ទេលោកអឺខ្ញុំមកយកមកក្រុមទី1ហ្នឹងខ្ញុំជាអ្នកក្រសួងស្លាយលោកគ្រូអញ្ចឹង បាទពិបាកតែប៉ុន្តែតែ present នេះមិនមិនក្រុមទីមិនក្រុមទី2នេះ present នេះតែ present អឺ present គាត់ត្រូវកញ្ចរាតែអ្នកឡើងមុនលោកគ្រូតែឥឡូវអត់ទាន់ឃើញឈ្មោះគាត់ចូល Zoom គាត់ចូលហើយគាត់ចូលហើយគាត់ចូលហើយគាត់ចូលខ្ញុំមិនទៅអ៊ីនធឺណិតអត់ដែរលោកគ្រូអូខេតោះចាំកញ្ចរាចាប់ដើមចុះខ្ញុំសុំចាប់ដើមណា ជម្រាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះសិតកញ្ចរារួមទាំងសមាជិក4នាក់ទៀតតំណាងឲ្យក្រុមទី1នឹងឡើងធ្វើបទបង្ហាញអំពីប្រធានបទមួយស្ដីពីការច្នៃប្រឌិតបៃតងក្នុងពាណិជ្ជកិច្ចដែលវាមានអត្ថប្រយោជន៍ក្នុងការវិវត្តសង្គមសេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយសេរីភាពហើយសម្រាប់បទបង្ហាញរបស់យើងខ្ញុំគឺចែកចែងជា5ចំណុចដែលជាបឋមយើងនឹងធ្វើការសិក្សាទៅលើអ្វីទៅជាការច្នៃប្រឌិតបៃតងក្នុងពាណិជ្ជកិច្ច ហើយដែនតំណតំណងពិសេសពិសេសនៃការឆ្នៃប្រឌិតបៃតងហ្នឹងចេញចេញពីសង្គមបន្តទៅសេដ្ឋកិច្ចនិងបរិស្ថានរួចជាចុងក្រោយយើងនឹងធ្វើការបញ្ចប់សេចក្តីចាប់ផ្ដើមទៅលើចំណុចទី1នៃការច្នៃប្រឌិតបៃតង ក្នុងពាណិជ្ជកិច្ចគឺជាការបង្កើតនៅផលិតផលអាយុយុទ្ធសាស្ត្រអគឺជាការបង្កើតនៅផលិតផលយុទ្ធសាស្ត្រលក់និងទីផ្សារហើយនឹងកលការក្រុមហ៊ុនឲ្យអំណោយផលដល់សង្គម បរិស្ថាននិងពាណិជ្ជកិច្ចខ្លួនផ្ទាល់ហើយដើម្បីឲ្យមានស្ថិរភាពនៃការអភិវឌ្ឍនឹងអពាណិជ្ជកិច្ចពុំប្រព្រឹត្តទៅដោយការបំពេញចូលគ្នានៃនៃដែនទាំង3ហ្នឹងឯងទោះបី សង្គមសេដ្ឋកិច្ចនិងបរិស្ថាន មានការប្រវត្តិក៏ដោយវាអត់មានស្ថិរភាពឯងរបៀបថាវាទោះបីជាវាមានមែនប៉ុន្តែវាខ្វះខាតពីទាស់តែងគ្នាហ្មងហើយអើកន្លែងហ្នឹងគឺវាអត់មានការរីកចម្រើនរីកចម្រើនទេ ដើម្បីឲ្យការច្នៃប្រឌិតបៃតងក្នុងរាជកិច្ចហ្នឹងអកើតបានលុះត្រាតែស្ថាប័នឯកជននីមួយនីមួយគាត់តម្រូវឲ្យផ្ដោតសំខាន់ទៅលើដែនទាំង3នៃ ទំនួលខុសត្រូវរួមមានដូចជាសង្គមសេដ្ឋកិច្ចនិងបរិស្ថានដែលវានឹងធ្វើឲ្យយើងនឹងសម្រេចបាន គុណប្រយោជន៍ចេញពីប្រភពដែនទាំង3នឹងដូចគ្នា ព្រោះរាល់ការវិនិយោគរបស់យើងនឹងត្រូវ បានគ្រប់គ្រងកាត់បន្ថយចំណាយ និងទទួលបាននៅឱកាសដែលអាចសម្រេចបាន3ទៅ10ដងមកវិញហើយដើម្បីឲ្យដឹងថាដែននីមួយនីមួយនឹងមានលក្ខណៈតាក់ទងនឹងតំណតំណពិសេសពិសេសដូចម្ដេចចំពោះការច្នៃប្រឌិតបៃតងក្នុងរជ្ជកិច្ចហ្នឹងឥឡូវហ្នឹងសូមយើងទៅសិក្សាទៅលើពួកវាបន្ថែមទៀតហើយជាបន្ទាប់ខ្ញុំសូមឲ្យកេសីគាត់មកបកស្រាយដែនទី1ដែលជាសង្គមហ្នឹងសូមអរគុណ ជំរាបសួរលោកគ្រូហើយនឹងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំកេសីហើយខ្ញុំឡើងមកនេះដើម្បីបកស្រាយនៅដែនទី1សង្គមគឺជាដែនទី1នៃទំនួលខុសត្រូវដែលពាណិជ្ជករអាចសង្កេតរួចស្វែងរកបានឱកាសដែលឆ្លុះបញ្ចាំងនៅទស្សនវិជ្ជាស្ដែងនៃការរស់នៅរបស់មនុស្សយើងដូចជាបញ្ហានៃតម្រូវការអ្វីម្យ៉ាងជាធម្មតាមនុស្សយើងតែងតែឲ្យតម្លៃទៅលើអ្វីដែលពិសេសម្យ៉ាងដែលជួយសម្រួលដល់ការរស់នៅរបស់ ពួកគេរួមមានទាំងការធ្វើដំណើរឧបករណ៍ប្រើប្រាស់សេវាកម្មដឹកជញ្ជូនការងារថ្លៃទំនិញសុខរួមទាំងសុខភាពជាដើមដូចនេះទស្សនវិជ្ជាសង្គមបានបង្ហាញឲ្យឃើញ ពីចំណុចខ្វះខាតមួយចំនួនដែលចំណុចនោះត្រូវតម្រូវឲ្យ ក្រុមហ៊ុនដែលមានទេពកោសលទាំងនោះឆ្នៃប្រឌិតសង្គមឲ្យមានភាពជឿនលឿនជាងមុនបានន័យថាធ្វើឲ្យវាមានភាពប្រសើរឡើងជាងមុនដោយបង្កើតកម្មវិធីឬគម្រោងផ្សេងផ្សេងសម្រាប់ជាអត្ថប្រយោជន៍ជូនសង្គមដែលអង្គភាពនឹងទទួលបាន នៅប្រាក់ចំណូលពីការគ្រប់គ្រងនិងការឲ្យតម្លៃរបស់សង្គមជាផលប្រយោជន៍មកវិញហើយកម្មវិធីនិងគម្រោងទាំងអស់ហ្នឹងមានដូចជាការបង្កើតឲ្យមានការងារធ្វើ ការផ្ដល់នៅជំរកសម្រាប់អ្នកមានជីវភាពមធ្យម ឬអ្នកដែលមានជីវភាពក្រីក្រការផ្ដល់នៅស្បៀងនិងចំណីអាហារទំនិញអឺការបន្ថយតំណែងឲ្យមានការធូរថ្លៃការបង្កើនហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរសេវាកម្មដឹកជញ្ជូននិងការបង្កើនមជ្ឈមណ្ឌលសុខុមាលភាពជាដើមដែលទាំងអស់ហ្នឹងគេអាចហៅថាការច្នៃប្រឌិតបៃតងក្នុងពាណិជ្ជកិច្ចនៃសង្គម។ ហើយពាណិជ្ជកិច្ចទាំងអស់នឹងបណ្ដាលឲ្យពាណិជ្ជកម្មនិងសង្គមកសាងនិងការចែករំលែកគុណសម្បត្តិជាមួយគ្នា កត្តានេះធ្វើឲ្យរាជរដ្ឋាភិបាលរបស់យើងនឹងពេញចិត្តនឹងឧបត្ថម្ភនិងបង្កើតច្បាប់ផ្សេងផ្សេង ដែលវាពាក់ព័ន្ធទៅនឹងជំនួញសង្គមគិច្ចដែលជាការលើកទឹកចិត្តនិងការកាត់បន្ថយសម្ពាធចំពោះក្រុមហ៊ុនពាណិជ្ជកម្មដែលចំណាយទៅលើ ការជួយសង្គមទាំងអស់នឹង ដូចជា ការកាត់បន្ថយពន្ធដើម្បីឲ្យភាគីនៃពាណិជ្ជកម្មនិងសង្គមទទួលបានគុណប្រយោជន៍ក៏ដូចជាផលប្រយោជន៍ដែលសមធម៌សម្រាប់ការរីកចម្រើនដ៏ស្រស់ស្រួលជាដរាបមិនត្រឹមតែប៉ុណ្្នឹងទេរាជរដ្ឋាភិបាលក៏ទទួលបានអត្ថប្រយោជន៍ដែរដោយក្នុងខ្លួន ក្នុងភាពជាអ្នកដឹកនាំប្រទេសបានឃើញវិស័យឯកជនអាចសម្រេចឲ្យសង្គមជាតិរបស់យើងមានការរីកចម្រើននិងស្រស់ស្រួលអញ្ចឹងវាគឺជាគុណសម្បត្តិដ៏ចម្បងមួយរបស់ រដ្ឋាភិបាលដែលសង្គមពុំមានទំនាស់និងពុំមានការធ្លាក់ដល់ចំណុចភាពដុនដាបដែលធ្វើឲ្យ មានផលប៉ះពាល់ដល់ចំណូលពន្ធនោះទេ ក្នុងករណីហ្នឹងរដ្ឋាភិបាលមិនចាំបាច់ប្រកាន់នៅមជ្ឈការ នៃបេសកកម្មទៀតទេពល គឺការងារមួយចំនួនអាចប្រគល់ឲ្យវិស័យឯកជន ដែលមានធនធាន ទាំងនោះសម្រាប់បានដែលជាការអឺរំលែកទុកពីថ្នាក់ដឹកនាំជាតិការចែករំលែកបទពិសោធន៍ទស្សនវិស័យបច្ចេកវិទ្យានិងចំណេះដឹងរវាងរដ្ឋនិងឯកជនព្រម ទាំងការបង្កើនទំនុកចិត្តដែលទាំងអស់នេះវាជា លក្ខណៈសង្គមពិតប្រាកដការច្នៃប្រឌិតកំណត់អឺការការច្នៃប្រឌិតនៃការច្នៃបែបសំទោសអឺការច្នៃប្រឌិត បៃតងក្នុងពាណិជ្ជកម្មនៃសង្គមត្រូវបានបញ្ចប់រីឯឈុនឈុនអេងគាត់នឹងជាអ្នកបន្តតបកស្រាយនៅលើកដែនទី2សូមអរគុណជំរាបសួរលោកគ្រូហើយសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈុនអេងមកធ្វើការបកស្រាយទៅលើដែនទី2ជា ទូទៅសេដ្ឋកិច្ចជាដែនចម្បងនៃរដ្ឋពាណិជ្ជកម្ម នានាព្រោះវាកំណត់ពីអាយុជីវិតនៃលំហូរសាច់ប្រាក់ដែលតម្រូវឲ្យពាណិជ្ជករច្នៃប្រឌិតផលិតផលបង្កើតគោលការណ៍អង្គភាពក៏ដូចជាយុទ្ធសាស្ត្រពាណិជ្ជកិច្ចខ្លួនធ្វើយ៉ាងណាដើម្បីទាញយកចំណូលពលវាសំដៅទៅលើការវិនិយោគដោយការចំណាយធនធានប្រកបដោយការសន្សំសំចៃទាំងហិរញ្ញវត្ថុមនុស្សមូលធននិងការបង្កើតថ្មីដែលជួយ លើក ដំកើងសេដ្ឋកិច្ច ឯកជនផងនិងជាតិផង ការច្នៃប្រឌិត កម្មវត្ថុម្យ៉ាង ដែលអាចឲ្យវិស័យសេដ្ឋកិច្ចមានការវិវត្តទៅរកវឌ្ឍនភាពបាន គឺទាមទារច្រើនពីធនធាន បច្ចុប្បន្នដែលតម្រូវឲ្យមានការគ្រប់គ្រងហើយការគ្រប់ហើយរាល់ការគ្រប់គ្រងហើយការសំទោសការគ្រប់គ្រងរាល់ការវិនិយោគឬគម្រោងអភិវឌ្ឍផ្សេងផ្សេងឲ្យសម្រេចបានប្រសិទ្ធភាពបញ្ជាក់ពីការ ពីភាពជោគជ័យនិងការលូតលាស់នៃអាជីវកម្មតែការគ្រប់គ្រងឲ្យបានសម្រេចបានប្រសិទ្ធផល បញ្ជាក់ពីភាពសេសសល់នៃធនធានដែលអំណោយផលដល់ស្ថិរភាពនៃការលូតលាស់នាថ្ងៃខាងមុខទៀតការសម្រេចចិត្តដោយប្រសិទ្ធភាពព្រមទាំងប្រសិទ្ធផលបែបនេះគឺបង្ហាញពីការរិះរកវិធីសាស្ត្រដោះស្រាយបញ្ហាការវិតម្លាយគម្រោង និងការចំណាយមានភាពត្រឹមត្រូវដែលទឹកប្រាក់ត្រូវបានចំណាយជាអប្បបរិមាឧបរិក្ខាមានជំនាន់និងធនធានមនុស្សត្រូវបានប្រើដោយការប្រុងប្រយ័ត្នសមនឹងកលៈទេសៈព្រមទាំងមានសុខភាពល្អអាចបន្តជ័យជំនះទៀតក្នុងពេលតែមួយដែលអភិដែលបានអភិវឌ្ឍកម្រិតសេដ្ឋកិច្ចនៃពាណិជ្ជកម្មដោយរបបកំហើញថ្មី។ លទ្ធផលទាំងនោះគឺបង្ហាញពីស្ថានភាពសេដ្ឋកិច្ចព្រោះការរីកចម្រើនសេដ្ឋកិច្ចគឺ តម្រូវឲ្យមានការច្នៃប្រឌិតនិងពឹងពាក់សំខាន់ទៅលើធនធាន ដែលជាទ្រព្យសកម្មក្នុងការប្រើប្រាស់ឲ្យមាន លក្ខណៈត្រឹមត្រូវប្រុងប្រយ័ត្ននិងបត់បែនដែលជាការច្នៃប្រឌិតបៃតងក្នុងពាណិជ្ជកិច្ចនៃសេដ្ឋកិច្ចហើយម្យ៉ាងវិញទៀតតកតងទៅនឹងយុទ្ធសាស្ត្រលក់ក្នុងទីផ្សារចំនួន គឺត្រូវមានសិលធម៌ក្នុងការដាក់តម្លៃប្រភេទផលិតផលទោះបីជាវាបង្កើតថ្មីក៏ដោយព្រោះអីការធ្វើចំនួននីមួយនីមួយ តែងតែប្រាថ្នាចង់បាន ចំណូលខ្ពស់វាមានការរីចម្រើន ចំពោះសេដ្ឋកិច្ចឯកជនរបស់ពួកគេ តែមិនចំពោះសេដ្ឋកិច្ចទាំងមូលនោះទេព្រោះអីភាពបៃតងនៃសេដ្ឋកិច្ចមានន័យថាការចំណាយតិចក្នុងសង្គមមួយដ៏អស្ចារ្យដូចឆ្នេះរាល់ការឆែកប្រឌិតត្រូវ ត្រូវតែកើតមានឡើងគឺដើម្បីរកដំណោះស្រាយនៃការចំណាយរបស់សង្គមមិនមែនបង្កើតតម្លៃនោះទេទោះបីជាវាមានគុណសម្បត្តិប្រៀបនឹងបញ្ហាយ៉ាងណាក៏ដោយបើមិនដូច្នេះទេដំណោះស្រាយប្រៀបដូចជាការបង្កនៅបញ្ហាមួយទៀតដែលអាចជំនះបញ្ហាមុនឯនោះបាន គឺលទ្ធភាពក្នុងការទទួលយក ដំណោះស្រាយដើម្បីឲ្យពាណិជ្ជកម្មអាចរកប្រាក់ចំណូលអតិបរមានៅរាល់ការច្នៃប្រឌិតផ្សេងផ្សេងក្នុងការកាត់បន្ថយចំណាយរបស់សង្គមពេលតែមួយហើយមនុស្សសាធារណៈមានលទ្ធភាពទទួលយកសេវាកម្មគឺការច្នៃប្រឌិតត្រូវតែផ្ដល់នៅ ផលិតផល មួយ ដែលមានគុណប្រយោជន៍សម្រាប់ដំណោះស្រាយបច្ចុប្បន្នក្នុង តម្លៃសមរម្យដែលតាក់ទាញអតិថិជន ក្នុង ទំហំឲ្យលះបង់មធ្យោបាយចាស់ចាស់ដតីទៀតមកពេញនិយមនឹងការប្រើប្រាស់សេវាកម្មរបស់ខ្លួនដូចនេះឯកជន ទៅអាចរកប្រាក់ចំណូលអតិបរមា ជាមួយ នឹងតម្លៃផលិតផលសមរម្យក្នុងបរិមាណជាបន្តខ្ញុំសូមឲ្យកញ្ញាធ្វើការបញ្យល់ពីដែនបរិស្ថានអរគុណ ជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចូលមកដល់ចំណុចរបស់ខ្ញុំខ្ញុំឈ្មោះសំកញ្ញាសូមបកស្រាយចំណុចបរិស្ថានត្រង់ចំណុចនេះដែរគឺយើងសិក្សាទៅលើភាពបៃតងនៃពាណិជ្ជកិច្ចដែលផ្ដោតទៅលើផលិតផលដែលមានសុវត្ថិភាពដល់បរិស្ថានដោយសារតែបច្ចុប្បន្ននេះមនុស្សយើងកំពុងតែប្រឈមមុខនឹងការបំពុលបរិស្ថានដោយប្រយោលតាមរយៈការរស់នៅក្នុងជីវភាពប្រចាំថ្ងៃតាក់ទងទៅនឹងអាកាសធាតុជីវជាតិដីនិងទឹកដូចនេះ ការរមយោបាយដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថានទាំងនោះគឺជាការជួយសង្គ្រោះជីវិតនៅលើផែនដីនិងការទទួលខុសត្រូវដែលពាណិជ្ជកិច្ចបានកេងប្រវ័ញ្ចពីធម្មជាតិការច្នៃប្រឌិតបៃតងអូសំទោសការច្នៃប្រឌិតបៃតងលក្ខណៈបរិស្ថានក្នុងពាណិជ្ជកិច្ចពាណិជ្ជកិច្ចដូច្នេះជំរុញឲ្យមានការផ្លាស់ប្ដូរចក្ខុវិស័យដែលមានទំនាក់ទំនងទៅនឹងផលិតផលនិងសេវារបស់ខ្លួន តែឥឡូវមិនមែនមាន តែអតិថិជន និង អង្គភាពនោះទេ ដែលមាន ដែលជាអ្នកចែករំលែកផលប្រយោជន៍តែវានៅ មានបរិស្ថានមួយកម្រិតទៀតការទទួលស្គាល់នៅកម្រិតបរិស្ថានមក អនុវត្តពាណិជ្ជកិច្ចមានន័យថាការប្រើប្រាស់ធនធានធម្មជាតិឲ្យសមស្របទៅនឹងអឺនឹងធ្វើឲ្យក្រុមហ៊ុន មានបណ្ដាញជាមួយអង្គការដទៃទៀតជាច្រើន ដែលគ្រប់គ្រងនិងចូលរួមជាដៃគូផ្សព្វផ្សាយមួយដែលឥតគិតថ្លៃក្នុងគំនិតច្នៃប្រឌិតផលិតផលដើម្បីជួយសម្អាតបរិស្ថាន មិនត្រឹមតែប៉ុណ្ណោះផលិតផលដែលជួយការការពារបរិស្ថានទាំងនោះក៏ជាមធ្យោបាយថ្មីក៏ដូចជារូបភាព ថ្មីក្នុងការបដូរមកពីការប្រើប្រាស់ផ្លាស្ទិកជាប្រចាំមកផលិតផលដែលអាចរលាយក្លាយជាកាកសំណល់ចូលធម្មជាតិវិញបានហើយរូបភាពទាំងនោះក៏បាន ក៏ជាការរួមបញ្ចូលជាសកម្មភាពក្នុងកម្មវិធីស្ដីពីការការពារបរិស្ថានធម្មជាតិផងដែរទោះបីជាផលិតផលសម្រួលដល់បរិស្ថានទាំងនោះមានតម្លៃថ្លៃជាងទំនិញធម្មតាក៏ដោយក៏តែក៏ប៉ុន្តែអ្នកមានចំណេះដឹងនិងស្មារតីខ្ពស់មានស្មារតីមុតមមពួកគាត់នៅតែសុខចិត្តចំណាយទៅលើទំនិញដែលការពារបរិស្ថានក្នុងគោលបំណង ថែរក្សានិងការពីពិភពលោករបស់ពួកគាត់ឲ្យស្អាតជានិច្ចហើយពួកគាត់តែងតែគ្រប់គ្រងដល់ក្រុមហ៊ុនផលិតផលផ្សេងផ្សេងដែលមានទំនួលខុសត្រូវលើសម្បត្តិធម្មជាតិនិងបរិស្ថានជានិច្ចផងដែរការច្នៃប្រឌិតបេតងក្នុងពាណិជ្ជកិច្ចចំពោះបរិស្ថានបែបនេះអាចកែប្រែទស្សនៈសង្គមនិងទេសភាពបរិស្ថាន ដែលធ្វើឲ្យរដ្ឋាភិបាលពេញចិត្តនឹងទង្វើឯកជននិងស្មារតីដ៏មុតមមចេញពីចិត្តរបស់ពួកគាត់យ៉ាងណាមិញការ អឺយ៉ាងណាមិញការឆ្លើយប្រយុទ្ធបៃតងក្នុងពាណិជ្ជកិច្ចចំពោះបរិស្ថានគឺមិនមែនសំដៅទៅលើផលិតផលតែមួយមុខនោះទេ តែវានៅមានក្នុងយុទ្ធសាស្ត្រលក់ដូរទីផ្សារនិងការនិងគោលការណ៍របស់ក្រុមហ៊ុនផងដែរដំណើរការនៃវិធីសាស្ត្រលក់និងការធ្វើទីផ្សារគឺចំណាយទៅលើផ្លាស្ទិក លំហនិងធម្មពលជាច្រើនដែលប៉ះពាល់ដល់បរិស្ថានដោយសារតែការប្រកួតប្រជែងជាមួយដៃគូបានតេទីអតិថិជននិងដណ្ដើមទីផ្សារគ្នាធ្វើឲ្យការទទួលខុសត្រូវទៅលើអ្វីអ្វីដែលនៅជុំវិញខ្លួនត្រូវបានបាត់បង់ដូច្នេះអង្គភាពត្រូវតែបង្កើតគោលការណ៍ថ្មី ដែលគ្រប់គ្រងដល់សុវត្ថិភាពដែលសំតោដូច្នេះអង្គភាពត្រូវតែមានកលការថ្មីដើម្បីគ្រប់គ្រងដល់សុខភាពនិងនិរន្តរភាព នៃបរិស្ថានដោយការសន្សំសំចៃធម្មពល ជៀសវាងការប្រើប្រាស់ប្លាស្ទិក និងការជ្រៀតចាប់យកទីកន្លែងពីបរិស្ថានដើម្បីមកធ្វើជា ទីតាំងធ្វើពាណិជ្ជកម្មរបស់ខ្លួនអង្គើទាំងនេះហើយវាជួយកាត់បន្ថយការបំពុលបរិស្ថានពីសកម្មភាពរបស់មនុស្សគ្រប់ទីកន្លែងដូចនឹងការចំណាយធនធានធម្មជាតិដូចជាការប្រើប្រាស់ក្រដាសផ្សព្វផ្សាយផ្លាកយីហោភ្លើងបំភ្លឺ និងការកែច្នៃទីធ្លាធម្មជាតិ។ រំលឹកពីនេះទៅទៀតដើម្បីជះឥទ្ធិពលឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់រលឹកអង្គភាព គួរតែនាំមកនៅគំនិតនិរន្តរភាពនៃបរិស្ថានការអប់រំដល់បុគ្គលិកនិងជំរុញឲ្យពួកគាត់ចូលរួមការការពារបរិស្ថានជារៀងរាល់ថ្ងៃរហូតដល់ក្លាយជាទម្លាប់ទាំងនៅកន្លែងធ្វើការងារនិងគឺជានិងកន្លែងសាធារណៈជាដើមអឺដូចជាការប្រើប្រាស់បច្ចេកវិទ្យាសន្សំចៃធម្មពលដែលផ្ដោតមកពីការ ប្រើប្រាស់ធម្មពលពន្លឺភ្លើងភ្លើងពន្លឺពីព្រះអាទិត្យមកជំនួសវិញ ការប្រើកាវកាហ្វេផ្ទាល់ខ្លួន ដាក់កម្រិតនៃការប្រើប្រាស់ក្រដាសនិងផ្លាស្ទិកនិងហាមជួបបារីជាដើមកោការថ្មីក៏ដូចជាការបង្ហាញនៅការបដិសេធនិងបេសកកម្មនិងទស្សនវិស័យរបស់អង្គភាពទៅលើបរិស្ថាន ហើយវាក៏បានកែច្នៃវប្បធម៌អង្គភាព និងអារម្មណ៍ព្រមទាំងការគិតរបស់បុគ្គ និងការកាត់របស់បុគ្គលឲ្យមានភាពស្រស់ស្រាយជាងមុនដោយសារតែមជ្ឈដ្ឋានការងាររបស់ពួកគេបានផ្សារភ្ជាប់ទៅនឹងបរិស្ថានធម្មជាតិដែលជួយឲ្យដែលជួយកាត់បន្ថយការស្មុគស្មាញអើយបណ្ដាលឲ្យជីវិតរបស់ពួកគាត់មានភាពស្រស់ស្រាយនិងត្រជាក់ត្រចះត្រចង់ចំពោះសេដ្ឋកិច្ចបរិស្ថាន និងអើយសង្គមផងដែរចាចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមបន្តដល់ចំណុចរបស់បងសឿនសនុសូមអរគុណ សួស្តីខ្ញុំសនុជាអ្នកបញ្ចប់សេចក្តីអឺវាមានដែន3សំខាន់សំខាន់ដែលអាចឲ្យពាណិជ្ជកិច្ចបង្កើតផលិតផលយុទ្ធសាស្ត្រអឺលក់នឹងទីផ្សារនិងគោលការណ៍អង្គភាពប្រកបដោយការច្នៃប្រឌិតដែលមានដែលអាចចាត់ទុកជាភាពបៃតងបានរួមមានសង្គមសេដ្ឋកិច្ចនិងបរិស្ថាន។ ដែនទំនួលខុសត្រូវទាំង3នេះជួយតម្រង់គោលដៅពាណិជ្ជកិច្ចប្រព្រឹត្តទៅដោយការយល់ពីតម្លៃកតាបកិច្ចនិងផលប៉ះពាល់ក្នុងរយៈពេលវែងរាល់គម្រោងអភិវឌ្ឍន៍ដើម្បីឈាន ទៅរកវឌ្ឍនភាពមួយដ៏មានស្ថិរភាពដែលជ្រុងទាំង3ទទួលបានគុណប្រយោជន៍ដោយសមធម៌ការឆ្នៃប្រឌិតបៃតងក្នុងពាណិជ្ជកិច្ចគឺវាមានភាពខុសគ្នាអឺតាមដៃនីមួយៗ ទៅលើការសម្រេចវិនិយោគទុនតែពួកវាគឺមានតំណែងតំណងជាមួយគ្នាជាប់លាប់ណាស់ដែលយើងមិនអាចចោលមួយណាបានដែរវាក៏អាស្រ័យទៅលើសមត្ថភាពនៃការគ្រប់គ្រងអឺទស្សនវិស័យបេសកកម្មនិងធនធានរបស់អង្គភាពក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវណាមួយដើរមុនសិន សម្រាប់អាយុជីវិតស្ថាប័ន យ៉ាងណាមិញទោះបីក្រុមហ៊ុនមានភាពច្បាស់លាស់ក្នុងការប្រតិបត្តិផែនការចំពោះផ្លូវណាដែលត្រូវដើរមុនសម្រាប់ផ្លូវណាដែលត្រូវដើរមុនក៏ដោយក៏ភាពជោគជ័យរបស់គាត់ក៏គ្មានស្ថិរភាពដែរដោយសារតែវានៅតែមានចំណុចខ្វះខាតផ្អែកទៅតាមគុណប្រយោជន៍ផ្សេងផ្សេងគ្នានៃដែនទាំង3នោះចឹង យើងចាំបាច់ចំណាយពេលវេលាសិក្សានិងស្រាវជ្រាវអំពីដែនទាំង3នោះបន្ថែមទៅលើការវិវត្ត គុណសម្បត្តិរបស់វាទៅការរៀបចំផែនការរបស់យើងអាចសម្រេចបានដោយប្រសិទ្ធភាពផងនិងប្រសិទ្ធផលផងបទបង្ហាញរបស់ យើងខ្ញុំត្រូវបានបញ្ចប់ហើយសូមអរគុណចំពោះលោកគ្រូនិងសិស្សទាំងអស់គ្នា ដែលបានចំណាយពេលវេលាជាមួយយើងខ្ញុំ ដែលពួកយើងរីករាយនឹងទទួលនៅ សំណួរនិងការរិះគន់អឺជាដើមសូមអរគុណមួយនាទី